បាទសួស្តីបាទប៉េរូសង្ឃឹមអត់ប៉េរូអត់ស្រួលទេប៉េរូសៀងបាទប្រេស៊ីលសាហាវបាទប្រេស៊ីលបាទកើតទេបាទវាយប្រេស៊ីលទៅមិនខុសទេបាននឹងស៊ី4-1បាទវាយប្រេស៊ីលទៅអត់ខុសទេបាទហេតុអីបងខ្ញុំនិយាយថាវាយប្រេស៊ីលមិនខុសតោះយើងចូលទៅក្នុងការប្រកួតយប់នេះតែម្ដងយប់នេះប្រេស៊ីលឲ្យជ័យរហូតដល់មួយស្និតកន្លះលើ2មានន័យថាទោះបីជាស៊ី2ទៅ0ប្រេមិតបានតែជ័យកន្លះស្និតនោះទេបាទតោះឥឡូវ5ប្រកួតចុងក្រោយ រវាង បាទសូម20តោបាទ ប្រវត្តិដែលធ្លាប់ជួបគ្នារវាងប្រេស៊ីលជាមួយប៉េរូមាន47លើកប្រេស៊ីលឈ្នះ33ស្មើ9ចាញ់5បើសិនជាយើងនិយាយអំពីគេហៅថាប្រៀបធៀបរវាងក្រុមទាំងពីរវិញគឺ73បានន័យថាការឈ្នះរបស់ប្រេស៊ីលនឹងវា70ជាងភាគរយទៅហើយហើយសម្រាប់ការឈ្នះទៅលើប្រេស៊ីលវិញរបស់ប៉េរូគឺមានតែ20%ជាងទេបាទបើយើងនិយាយណា47គឺឈ្នះ33ទៅហើយបាទ47ឈ្នះ33បាត់ទៅហើយ បាទអញ្ចឹងមានន័យថាគឺតឹងណាបាទតឹងណាស់សម្រាប់ប៉េរូនៅក្នុងការយកឈ្នះទៅលើប្រេស៊ីលបាទការប្រកួតចុងក្រោយរបស់គាត់គឺ World Cup Qualify បាទប្រេស៊ីលយកឈ្នះបាត់ហើយក្នុងលទ្ធផល4ទល់នឹង2បាទការប្រកួតជម្រុះ World Cup នេះកាលពីឆ្នាំ2015 2017គឺប្រេស៊ីលយកឈ្នះទៀត2ទល់នឹង0មានន័យថាប្រវត្តិដែលធ្លាប់ប៉ះគ្នាមកគឺមិនងាយទេប៉េរូនេះគឺមិនងាយទេនៅក្នុងការយកឈ្នះទៅលើប្រេស៊ីល បាទខ្ញុំនិយាយតាមប្រវត្តិថ្មីថ្មីហ្នឹងឯណាប្រិមិត្តបាទកុំនិយាយប្រវត្តិជ្រៅជ្រៅពេកការប្រកួតកូប៉ាអាមេរិកឆ្នាំ2019បាទហើយប្រេស៊ីលនឹងយកឈ្នះប៉េរូហើយគឺវគ្គផ្ដាច់ព្រាត់តែម្ដងយកឈ្នះទៅលើប៉េរូក្នុងលទ្ធផល3ទល់នឹង1បាទ3ទល់នឹង1បាទអញ្ចឹងយប់នេះវាអាចខ្ទង់បើសិនជា3-1ទៀតក៏ប្រិមិត្តសប្បាយចិត្តដែរបានជ័យកន្លះសិនដែរបាទបាទបាទបាទចោះ កុំឲ្យខាតពេលវេលាឲ្យវគ្គគ្រប់ stage នេះមិនធម្មតាប្រិមិត្តការការពីលេងកូប៉ាអាមេរិកា2019ណាវគ្គគ្រប់ stage នេះប្រេស៊ីលស៊ីរហូតដល់5ទល់នឹង0នេះណោះបាទតែដល់ពេលលេងចប់ពីវគ្គគ្រប់ stage ទៅជួបគ្នាក្នុងវគ្គផ្ដាច់ព្រាត់ប្រេស៊ីលស៊ីផ្ដាច់ទៀត3ទល់នឹង1បាទតោះកុំឲ្យខាតពេលវេលា5ប្រកួតចុងក្រោយបាទ5ប្រកួតចុងក្រោយរវាងក្រុមទាំងពីរប្រេស៊ីលមិនទាន់ស្គាល់រសជាតិថាចាញ់ទេ ការប្រកួតនេះក្នុងទឹកដីរបស់ប្រទេសប្រេស៊ីលប្រិមិត្តអញ្ចឹង5ប្រកួតចុងក្រោយទាំងក្នុងដីបាទទាំងក្រៅដីគឺមិនមានការចាញ់ទេ5ប្រកួតចុងក្រោយបាទរបស់ប៉េរូចាញ់4ឈ្នះតែមួយទេចាញ់4ឈ្នះតែមួយទេឈ្នះចុងក្រោយគឺឈ្នះទៅលើអេក្វាដ័រក្នុងលទ្ធផល2ទល់នឹង1បាទអញ្ចឹងមានន័យថាយ៉ាប់យើទៅណាហើយការប្រកួតក្រៅដីរបស់ប៉េរូក៏មិនសូវជាល្អដែរឈ្នះ1ចាញ់3ស្មើ1បាទយប់នេះគឺបាទទៅមិនរួចទេបាទ បាទយើងនិយាយទៅណាបាទទៅមិនរួចទេបាទបើគីឡូដាច់អត់ដាច់ក្របបាទអត់ដាច់ជែកប្រិមិត្តតែខ្ញុំគិតថាឃើញថាក្របថ្ងៃនេះគឺមើលទៅមានអារម្មណ៍ថាដូចជាមួយរួចមួយរួចខ្លួនអឺបើសិនជាយើងនិយាយប្រៀបធៀបរវាងអឺប្រេស៊ីលជាមួយនឹងវេណេស៊ុយអេឡាការប្រកួតរបបដែលគាត់ធ្លាប់បានជួបគ្នាជើងការប្រកួតទី1ហ្នឹងគឺប្រេស៊ីលទៅឈ្នះ3ទល់នឹង0ហើយប៉េរូជាមួយវេណេស៊ុយអេឡានេះគឺលេងស្មើគ្នាក្នុងលទ្ធផល0ទល់នឹង0 ចឹងយើងអាចប្រៀបធៀបវិញបានថាវេនេស៊ុយអេឡាហ្នឹងគឺស្មើជើងជាមួយនឹងប៉េរូចឹងបើសិនជាប្រេស៊ីស៊ីវេនេស៊ុយអេឡាបានហើយក៏ស៊ីប្រេស៊ីលនឹងក៏ស៊ីប៉េរូបានដូចគ្នារឿងអីមិនអាចស៊ីបាទប៉េរូបានបាទបាទហើយយប់នេះប្រិមិត្តបាទ idol របស់ប្រិមិត្តណេម៉ាអត់មានបញ្ហាទេណេម៉ាក្រាបរីយេស៊ូហើយនឹង Richarlison Casemiro បាទអញ្ចឹងអត់មានអីបញ្ហាទេប្រិមិត្តយើងមិនបាច់និយាយអស់សេចក្តីពេកទេពី line up ព្រោះ line up គឺមិនងាយនឹងត្រូវទេអ្នកចាំទីប្រិមិត្តស្គាល់ហើយ Alisson Becker បាទក្នុងនោះផងដែរគឺមានអឺដានីឡូមានម៉ាគីញ៉ូសបាទមានកីឡាករបរូណាន់ហើយជាមួយនឹងមីលីតាវបាទសិតទៅជាកីឡាករដែលប្រិមត្តបានស្គាល់មាននៅរៀលម៉ាឌ្រីតនឹងពីររូបបាទបាទហើយមានណេម៉ាជេអូក្រាប់រៀយេស៊ូទៀតបាទមានរឿងអីដែលមិនហូបនៅក្នុងទៀបភ្លឺស្អែកនេះមិនមែនទៀបភ្លឺទេប្រេស៊ីលីនគូទី2បាទបាទអញ្ចឹងមានន័យថាម៉ោង7ព្រឹកស្រួលមើលប្រិមត្តបាទខ្ញុំយល់ថាគូនេះគឺមើលទៅប្រេស៊ីលគាត់ ដូចជាមិនស៊ីផុយផុយពេកទេទៅលើពេរូបាទបាទខ្ញុំឃើញថារៀងតឹងតិចហើយព្រោះប្រវត្តិជួបគ្នាក៏ពេរូមិនណយដែរព្រោះធ្លាប់ប៉ះមួយជាមួយនឹងប្រេស៊ីលប្រិមិត្តបាទខ្ញុំថាគូនេះបើជាតឹងតិចប៉ុន្តែអាចបាទប្រេស៊ីលអាចធ្វើមកឈ្នះចេកហ្នឹងបាទបាទធ្វើមកឈ្នះខ្លួនឯងនេះខ្ញុំផ្ដល់ជូនទៅប្រិមិត្តដោយប្រេស៊ីលយកឈ្នះទៅលើពេរូក្នុងលទ្ធផល4ទៅ1បាទបាទអូច្រើនណាស់បាទបាទ4-1ល្មមជូនទៅកាន់ប្រិមិត្ត បាទ4-1នេះអាចនិយាយបានថាសម្រាប់ប៉េរូវិញបាទអត់មិនសួរអត់បានគ្រាប់ទៀតអត់តបាល់នេះ3-0ទៀតបាទប្រិមិត្តបាទបើ3-0ទៀតនិយាយរួមទៅគឺផ្ដល់ជូនប្រិមិត្តនេះគឺថាមកដាច់ជែកយំនេះបាទបាទស្អែកនេះគឺមកដាច់ជែក over បាទគូនេះបាទអូដូចជាមិនទេបាទបើសិនជា C 3-0អត់ O ទេបាទអត់ O ទេបាទយ៉ាងហោចនេះបាល់នេះយ៉ាងហោចណាក៏2ស្និតកន្លះលើ3ឬក៏3ស្និតកន្លះដែរបាទសម្រាប់នេះគូនេះប្រហែលជាតឹងមកតឹងបាទ